ក្នុងបកណាខាងទីពេញណែនាំអំពីវត្តអារាមដើម្បីឲ្យព្រះអង្គហើយនឹងពុទ្ធបរិស័ទទាំងអស់ផងយើងជាអត្ថន័យវត្តអារាមគឺជាកន្លែងមួយដែលហៅថាបំផល់នៃជំនឿវប្បធម៌របស់ជាតិហើយនិងសាសនាវប្បធម៌របស់ជនគឺមានពីប្រកបជាតិខាងពីពលរដ្ឋអសកម្មណាប្រកបជាតិ ហើយសិល្បៈរបស់ពីខាងពុទ្ធរចនាដែលបោះពីខាងដំណងផ្សេងៗហើយវត្តអារាមនេះជាទីញ៉ាំងនៃទឹកចិត្តរបស់មហាជនចំណាយនៅក្នុងលោកនេះដែលមានសេចក្តីបោកប្រាដៃចំយ៉ាងដែលកើតឡើងពីកម្មភាពដោយសារពីសន្តិវិតឬក៏ក្រុមគ្រួសារនៅក្នុងតំបន់នោះបាននៅសេចក្តីបាក់ ហើយនៅក្នុងបរិយានេះគឺទូទៅជាពិសេសគឺនៅក្នុងពុទ្ធមូលវិបស្សនាធរៈនៃវិរិទ្ធិនៃចក្រកម្ពុជាដែលយកទីតាំងស្ថិតនៅជាប់អង្គជាប់ទីនេះក្នុងអលិកនៅក្នុងអបរិយក្នុងកដែលបរិយានេះក៏បានជារំលងដំណាក់អរិយសិនគឺថាពុទ្ធមូលនៅក្នុងទីនេះគឺសម្រាប់ជួយស្ដារនៅសិលធម៌របស់ប្រជាជនជាតិ គឺពុទ្ធបរិស័ទទាំងអស់ដែលមានអំពើហិង្សាចំបានបានគឺថាតាមណាដែលបានសិក្សាទៅរៀនគោរពបំផាត់លើខែពិសេសដំណើរក្នុងពុទ្ធវិនទៅក៏រំលែកយើងសតិស្មារតីកើតដីពេញនិងកើតបាបហើយក៏នាំនេះតាមសិល5ទៅ8ក៏បាននឹងសម្រាប់ជួយគឺថាស្ដារឡើងទៅលើសិលធម៌របស់ព្រះគ្រីស្ទសម្រាប់មនុស្សទីទៅ នៅពីលោកគោប្រកាសអំពីកលតាំងកល5នេះគឺទីមួយមិនកំណត់សត្វមិនរួបរួមសត្វអញ្ចឹងបានអំពីក្នុង5មួយហើយទី2គឺអភិរិយទានតាមរៀបរាប់សម្បត្តិជនដទៃគឺបាត់នៃសារកម្មមួយហើយទី3កាមេសមិឆាចារៈគឺវិជ្ជាមិនធ្វើបាបកម្មក្រុមប្រភេទជាថាបរិយាកម្មនៃជនដទៃមិនមាន មានសម្បត្តិបាននៅគឺគេហៅថាព្រះសិក្ខាចារបាត់ព្រះសិក្ខាចារហើយបំបត្តិនៅជំងឺអេដដែលសង្គមយើងវិស័យនេះកំពុងតែភ័យខ្លាចហើយទី4ការពុតខកុហកបាត់ប្រាំមហោសត្វនៅដែលដាក់តាមទីជាជាក្រុមហើយទី5មិនអត់ចិត្តបងដែលនាំឲ្យធ្វើប្រទេសស្មារតីរបស់សង្គមអញ្ចឹងគឺថាវិបស្សនាបរិញ្ញានេះគឺការសម្រាប់ធ្វើឲ្យមនុស្សយើង ដែលជួយផ្នែកខាងសិលធម៌ហើយទីទីគឺឲ្យមនុស្សទាំងអស់រួមនៅក្នុងស្ដីមិនប្រកាន់ព្រោះពុរិសសនាទៅមានគុណសម្បត្តិសំខាន់ណាស់គឺលះបង់ពុទ្ធកម្មថាមនុស្សទាំងអស់ត្រូវរួមនៅក្នុងពុទ្ធកម្មទៅលើជាតិសាសន៍ឬក៏ពុទ្ធជនវិញទៅដល់ណាទៅលើភេទទៅលើអ្វីមួយមួយគឺថាត្រូវប្រកាន់គ្នា មកប្រកាន់ចឹងទៅមកឲ្យមានចំណោះវាថាជាជាផ្សេងផ្សេងចំណិតហើយដល់មានការប្រឡែងដោយអាវុធជាប្រព័ន្ធនិងជាអាវុធផ្សេងផ្សេងគឺថាគឺឲ្យជាក្នុងប្រព័ន្ធនិងជាអង្គជាគ្រប់ចំណងថាដល់ពេលគឺអវរំសតិបញ្ញានឹងទៅបញ្ញានឹងវាធ្វើនៅសច្ចៈធម៌គឺនៅអវិសង្កធម្មតាទៅអស់ការទីហ្នឹងការប្រកាន់ យើងហើយនៅប្រព័ន្ធស្ដីគឺនៅយើងរស់នៅទៅតាមប្រតិវិឲ្យតែរស់ហើយលើប្រកាន់ទៅគឺថាវិបត្តិមកគឺមានលទ្ធផលសំខាន់គឺចង់ធ្វើឲ្យស្ងប់ឲ្យបានសន្តិភាពហើយចិត្តលះបង់លើប្រកាន់រស់នៅក្នុងជំនឿហើយបើសិនជាមនុស្សយើងម្នាក់ម្នាក់ទាំងអស់បានអប់រំចិត្តគឺមានចិត្តលះបង់នៅធ្វើប្រកាន់ទៅគឺរស់នៅក្នុងជំនឿអត់មានកំណត់ទេ ថាមិនអត់ប្រទេសខ្ញុំសម្រាប់ព្រះសាទៅមួយហើយយើងមិនប្រកាន់គ្នាគឺជំនឿទៅលើកម្មផលនិងផលគឺរឿងនៅតាមព្រះសមាព្រះបានរកព្រះជាម្ចាស់តែតំឡងពីសាសនាពីការរំពឹងនេះជាកត្តាមួយសំខាន់ហើយមួយទៀតគឺជួយដល់សុខភាពសុខភាពដែលជាសង្គមនៅខាងសុខភាពនេះជាពិសេសគឺក្នុងដំណាក់ឆ្នាំនេះ ដែលបានរៀននៅកត់ឆ្ងាយហើយខ្លាយទៅជាគ្រូដំណំវិបស្សនានេះគឺតាមបងទីជំនីតាជំនីនឹងសញ្ញាព្រមព្រីព្រោះកម្មដ្ឋាននេះដែលនាំមកជាជាបារូបដែលចាយដែលចិត្តទៀតមិនមែនតែចិត្តទេតែចាយវាវិស័យចាយមួយរបស់វាគឺអស់គឺថាគឺក្នុង7ខែក៏កាត់ទីអស់ ហើយលេខកើតពន្ធាហើយឆ្នាំកន្សែពន្ធាក្នុងខែពន្ធាដែលមកជានឹងអាណាបានប្រកម្មថាពីរឿងកម្មដ្ឋាននេះសម្រាប់នឹងហានពេញវែងទៅវែងពេញផ្លូវទៅផ្លូវកម្មដ្ឋាននេះបានដើររួមរឿងដែរដើរបានបាន100ម៉ែត្រផងទេហើយដល់គឺគឺកម្មដ្ឋានជាបាយរកទៅមានជំនាញ គឺសត្វស្មាតែសត្វស្មាធ្វើគឺមានសុខភាពល្អស្មាក៏មានសុខភាពទៅទាំងកណាស្មាតាមសុខភាពគឺថាចិត្តមិនខុសអាផងហើយយល់ខុសផងហើយបានសុខភាពល្អផងហើយចូលបានព្រះពុទ្ធពធផងហើយសុខភាពចិត្តមានមហោបតាំងពីមួយថ្ងៃទៅមួយខែ3ខែរហូតដល់សប្តាហ៍ដល់7ឆ្នាំ ដើម្បីធ្វើសុខភាពល្អក្លាយទៅជាគ្រូវិបស្សនាហើយចាប់តាំងពីបានធ្វើជាគ្រូវិបស្សនានឹងមកបងគឺខ្ញុំបានតែងតែជួយអ្នកប្រុសប្រតាមមូលដ្ឋានប្រតាមតំបន់តាមខេត្តដូចជាខេត្តវិសេសខេត្តស្វាយរៀងខេត្តកកែវនិងខេត្តកណ្ដាលខេត្តក្រុងចាមហើយតែមកកន្លែងមកកន្លែងហ្នឹងគឺជាតែមនុស្សគឺជាតែមនុស្សគឺ ខ្លះឈឺក្បាលបកាខ្លះឈឺសួតខ្លះបេះដូងរីកខ្លះឈឺខ្លើមគឺថាខ្លះគឺមានឈាមស្ត្រីមិនប្រក្រតីប្រក្រតីថ្ងៃខែដល់ពេលជំនាញកម្មការនឹងទៅធ្វើឲ្យបរិបទមានសុខភាពគឺថាមានចំនួនច្រើនណាគឺថាប្របាត់អ្នក20អ្នក30 40អ្នកជួបតែមនុស្សដែលមានជំងឺដែលបានថា វិបស្សនានឹងគឺជួយសម្រួលដល់សុខភាពផងព្រោះនៅក្នុងខ្លួនយើងមកពេលយើងចម្រើនកម្មដ្ឋានទៅបើមានស្គាល់បុណ្យកោលហ្នឹងហើយចេញទៅទៅវិញចេញផ្លូវទៅផ្លូវរហូតដល់ស្គាល់ស្ងប់ហើយមានគុណធម៌គឺមានសាមោជាតិនៃព្រះអរគុណមានទៅទៅសេចក្តីស្អាតចិត្តមានកលវិធីទៅស្ងប់ស្ងប់មានសមាធិចិត្តនឹងនៅហើយនៅជាប្រប្តីធម្មតាដែលជាស្ងប់ស្ងាត់ ហើយជួបមកក្រុមទៀតវាហៅថាខាងផ្លូវចិត្តអ្នកមានប្តីព្រាត់អ្នកមានកូនព្រាត់វាថាយំសោកកំពុះបន្ទិញពិបាកក្នុងចិត្តរៀនក្រំដែលថាប្តីមានស្រីច្រើនឬក៏ដែលថាស្លាប់កូនឬក៏ស្លាប់បងប្អូនវាថាជានឹងវិបត្តិវាហៅផ្លូវចិត្តអរគុណណែនាំមកធ្វើកម្មដ្ឋានទៅជំងឺផ្លូវចិត្តហ្នឹងក៏បានជាសះស្បើយទៅ ចឹងបានន័យថាពេលវិបស្សនាសារៈនេះមានសារៈសំខាន់ណាស់សម្រាប់ជួយដល់សង្គមជាតិថ្ងៃខាងសុខភាពទាំងផ្លូវកាយផងទាំងផ្លូវចិត្តផងហើយទាំងសិលក៏រនៅក្នុងសង្គមផងណាអញ្ចឹងវិញគុំសមាធិតែមកដូចខុសទៅបានអ

ផងរឿងពីបាទីពុទ្ធសាសនាគឺព្រះជាម្ចាស់គឺបានលើកបានកើតមានព្រះរាមអមានសមាធិគឺជាប្រការសំខាន់ព្រោះសមាធិគឺជាទូតែចំបាំងមួយដើម្បីបំបត្តិលោកពុទ្ធសាសនារបស់មហាជននៅក្នុងលោកនេះគឺថាបដិញ្ញាតែមានចិត្តតាមផ្លូវកាយតាមផ្លូវចិត្ត លើកឡើងមានរូបអបតាពីស្មោះហើយទៅចិត្តមានដូចសោតសត្វជាទឹកលោកនៅលើអាចារ្យតាបតិញរំតែមិនវិកតចិត្តហើយគឺឲ្យមនុស្សយើងនៅក្នុងជាតិយើងដែលសន្តិរួមថាការការជាសង្គមនៅក្នុងតាមគុណហើយដល់វត្តអារាមដែលមានសមាធិនេះគឺសមាធិទីបំផុតទៅគឺសម្រាប់ចិត្តបងនៅក្នុងទឹកសោតរបស់មហាជនរបស់យើងហើយ ពោះសមាធិនេះក៏បាត់ទៅដើម្បីបំបត្តិនៅធម្មហាហើយរីករាយទេស្ថានការចុះសតិនៅក្នុងខាងដែលមានមកដូចជាក្នុងខាងរបស់ហើយសមាធិនេះវាជាម្ចាស់លើកនេះសម្ដែងអអមពីរទៀតសម្រាប់សមាធិគឺមានសិលហើយមានបញ្ញាក្នុងសិលសមាធិនេះគឺជាខកណ្ដាលមួយក្នុងការបដិបត្តិហើយសិលគឺជាសិលធម៌ឬនៅក្នុងសង្គម រណាបបុគ្គលរដ្ឋានសមាធិរដ្ឋានវត្តរាមហើយគឺត្រូវតែកាន់សិលហើយត្រូវតែមានសិលហើយសិលគឺសិលធម៌នេះឯងដែលមនុស្សលោកឬក៏ទេវលោកឬក៏ជនណាប្រតិកម្មបានដែរដីទុកសោកនៅក្នុងលោកីយានសពថ្ងៃនេះមកអំពីអត់មានសិលដូចជាញោមទីប្រព្រឹត្តនៅតាម ពិបាកយកយានជាសម្រាប់ជាគឺសរកម្មសម្រាប់ជាសិក្ខាជារូបនិអេតជាទីសង្គមឬក៏មានការទីកប្រាក់ក្រុមដែលច្បាស់ទៅដល់ខ្លួនកំពុងធ្វើជាសម្រាប់ជាទៅចម្រើនក្នុងសាស្ត្រសង្គមនឹងមកពីបុគ្គលមិនរាប់អានសមាធិហើយអ្នកប្រសាសមាធិដែលហៅទៅខាងទៅប្រាណដែរអញ្ចឹងសមាធិនឹងវាស្រូបយកមនុស្សនៅក្នុងលោកនឹងឲ្យខាងទៅប្រាណទាំងអស់ ម្ល៉េះហើយគឺថានៅក្នុងសង្គមជាតិយើងនេះគឺពុទ្ធសាសនាយើងជួយឲ្យបានបំបត្តិអំពើហិង្សាបាត់ទៅហើយតាមមានស្រីបាត់អំពើហិង្សាបាត់ចោរកម្មវាឆក់គ្នាពីគេប្របាញ់គ្នាលើកលេចលើស្មារក្រោមឬក៏បំបត្តិស្រីពេជ្រាកាមាឬក៏បំបត្តិមនុស្សអេកដែលគេភ័យខ្លាចនឹងបាក់ពួកក្រុមនិយមហើយក៏ផាត់ត្រាជាលាវ៉ាខ្សែ ព្រៃស្រល់ល្បែងអញ្ចឹងគឺថាវរណដែលមានសមាធិហ្នឹងគឺវត្តហ្នឹងត្រូវតែមានសិលដែរហើយដល់ពេលពីមានសិលអញ្ចឹងទៅគឺគឺតម្លើងសិលគឺពីសិល5ទៅសិល8សិលទៅរហូតដល់4ទៅពីសិល10អញ្ចឹងវត្តដែលមានសមាធិនេះគឺត្រូវតែតម្លើងសិលគ្រប់គ្រប់វត្តទាំងអស់វត្តមានសិលអត់គឺសមាធិថាទេអញ្ចឹងន័យថាត្រូវតែតម្លើងសមាធិគឺត្រូវតែរក្សាសិលអញ្ចឹងត្រូវបាននៅសិលរបស់ ហើយសមាធិដំណដល់ពេលធ្វើសមាធិទៅគេបន្ទូលបងនៅសេចក្តីសោកសឹកសួរពុទ្ធមនោតាមផ្លូវចិត្តជាច្រើនរហូតដល់ពេលបានបញ្ញានៅពេលណាចិត្តគេស្ងប់ទៅគឺមានបញ្ញាមួយគឺពិចារណាឃើញរបស់ទាំងអស់ទៅប្រនិច្ចំសុខំអនត្តាគឺដឹងថាសមាធិចក្ខោសមាធិមិនចក្ខោចក្ខោមិនចក្ខោរហូតដល់ពេលរួមនៅក្នុងសង្គមបែបនេះទេប្រកម្មជាសះគឺគុណវង្សកោ ហើយយើងក៏ថ្ងៃនេះនៅនាំនិព្វាននឹងមកពីអីមកពីអត់យើងដឹងនៅសច្ចៈធៀបជំទាស់ថាអានេះអញអានោះរបស់អញណាអញឪអញបងអញប្អូនអញគ្រាប់សម្បត្តិអញតកោអញជាតិយុអញវណ្ណៈបំផារបស់អញអត់មានណាដល់ម្ល៉េះក៏នាំគ្នាគឺនៅការងារអ្វីទៅក៏ដាក់លើទៅការវាអំណាចរបស់ខ្លួនទៅតែបានធ្វើតែមានសមាធិហ្នឹង

គឺថាវររាមគឺជាស្នាមួយឬក៏ជាធានវប្បធម៌មួយឬក៏ជាតំបន់សម្រាប់ទេសចរមួយរបស់មហាជនចឹងក្នុងវររាមនោះគឺតែងតែមានទទីមានស្រុកមានសាលាមានស្រះគឺរៀបចំវត្តនេះទៅជារាមនិយដ្ឋានមួយអញ្ចឹងគឺថាគឺថាអារាមអារាមប្រែថាជាកន្លែងសម្រាប់ញ៉ាំងទឹកចិត្តមហាជនឲ្យសบายហ្នឹងដែរ ចឹងមនុស្សទាំងអស់នឹងគេថាកណ្ណាបលិសេវត្តអារាមនឹងមានស្ថានភាពមានជើងជេមានបរិស្ថានមានធម៌មានវិន័យមានកលែងស្ដាប់ធម៌មានកលែងប្រជុំវិភាសាមានបណ្ណាល័យនេះអីគេចូលចិត្តមកហើយគេចូលចិត្តមកពីមកទៅគេគេនាំគេបានអាមវិធ័យព្រោះកលែងវរាមជាកលែងស្លាំងពីបរមរាមមកគេហៅថាជាកលែងស្លាំងដែលយកសពនេះហៅថាបណ្ណាល័យវាបង្កល់កពីវិការចឹងមកថាកលែងនេះជាអសរសាស្ត្រ ថាវាចង់ដឹងការពិតអ្វីដែលហៅថាបបកលជាតិពីដើមមកគឺមើលនៅជីវិតអារាមទៅយើងបានជាពីដើមពីដើមមកនៅប្រាជ្ញបណ្ឌិតទេដឹងពីច្រើនណាស់ដែលជានឹងជីវិតអារាមយើងវរអារាមជាជាបបកលមួយដែលធ្វើឲ្យមនុស្សទាំងអស់ចូលមកក្រៅនៅវាសូម្បីតែក្នុងបច្ចុប្បន្នកាលយើងក៏ផ្នែកទៅដែរដូចជាសមាគមព្រានៃអមានណៃអើហើយវាអត្មាអภัยស្មៀន ហើយអារាមតែងតែជឿនៅសមាធិហើយទៅរៀនសូត្ររហូតដល់មនុស្សទាំងអស់នឹងខ្លាចទៅជាមុំសិលធម៌ព្រោះនៅក្នុងសង្គមហើយជាសំណងវាចេះដឹងចេញពីវត្តអារាមតែហៅខាងសិល្បៈផ្សេងៗណាគឺថាវត្តអារាមគឺថាសំខាន់ណាស់ដែរគឺថាដល់ពេលនោះទាំងអស់គេនាំគ្នាមានជំនឿចូលចិត្តមកមើលវត្តអារាមមកស្ដាប់មកយល់គឺថាយើងដឹងពីអ្វីដែលកើតហើយយើងក៏នាំគ្នាចូលទៅសមាធិពីជឿទៅលើធម៌ ដោយសារនៅក្នុងវត្តមួយមួយនេះមានយាតារិកាមានធម្មលភិតអ្នកសម្ដែងព្រមបតែបតែហើយដល់ជើងមកដល់ស្ដាប់ឲ្យស្ដាប់មករំមួយឯងហើយដល់មួយមកស្ដាប់ទៅព្រោះព្រោះនោះគឺលោកចេះទេសនានឹងយមពីការពិនយមពីកម្មផលហេតុគុណទូអីដឹងសក្ការៈពើចំណងនេះចេះប្រមូលនឹងស្ដាប់តផងនេះជាពិសេសនៅទឹកនោះនេះវងឯងមានតែនិយាយតាមធ្វើធម៌ទេដល់ពេលអាត្មានឹងបង្កើតថ្ងៃសុទ្ធទេសនា ទេសនាលើមហាជនកកមានមានលេងមានចាំមានអ្នកទេសនាមានរដ្ឋមានអភិរដ្ឋដល់ថ្ងៃហ្នឹងឡើងមកបាត់អស់ដើម្បីគេយកការយល់ដឹងឲ្យពួកកព្រះវាបង្កប់ការរស់នៅក្នុងសង្គមហ្នឹងគឺថាម៉ែឪពីសិនកូនកូនសិនម៉ែឪនៅទៅសង្គមទេគោរពគ្នាគឺថាជីវិតគឺអរិយាបរស់នៅមហាជនក្នុងសង្គមជាតិហ្នឹងគេដឹងហើយគឺយ៉ាងម៉េចដើរផ្លូវយ៉ាងម៉េចដើម្បីបំបត្តិសេចក្តីទុក្ខសោក ព្រមនៅសពថ្ងៃនៅក្នុងលោកនេះវាមានផ្លេចទឹកក្រៅអត់ពីមកស្ដាប់ទៅចិត្តចឹងទៅវាចិត្តដំណំស្ដាប់តតទៅរហូតដល់លក្ខខ្លួនធ្វើសមាធិហើយដល់ធ្វើសមាធិទៅបានលទ្ធផលគឺថាលទ្ធផលដែលប្រសើរពិសេសរបស់អ្នកមានសមាធិនោះគឺមានលក្ខណៈពីរសំខាន់ទីមួយគឺឲ្យសរីរៈរាងកាយយើងមានសុខភាពល្អហើយទីពីរជាបារុផ្លូវចិត្តគឺថា អ្នកដែលមានទុកនឹងដីស្លាប់ឬក៏ប្តីដែលមានស្រីទៀតអ្នកដែលមានទុកអំពីកិច្ចការរកស៊ីជនជាតិឬក៏ងំពីវិបត្តិដោយហេតុណាមួយតាមមកធ្វើសមាធិទៅក៏ពិនិត្យទៅមើលទៅគឺមនុស្សទាំងអស់នោះគឺមានសុខភាពផ្លូវចិត្តគឺថាដូចបេះអ្វីដែលនៅក្នុងទុកនៅក្នុងចិត្តដូចជាផ្សេងទៅដល់រូបផ្លូវចិត្តនោះគឺផ្សេងលើវិជាមកតែដល់ទៅសាសនាមួយជាគេថាមួយជាមក ហើយជួយឲ្យមនុស្សនោះបាត់យំបាត់សោកបាត់សុខស្រួលលឹងផលខ្មែរឈ្មោះពលៀនដែរគឺថាលប់ស្មារតីលើចង់ដឹងអីទៅដល់ពេលមកចូលកម្មវត្តអារាមទៅបន្ទូលបងទូសមាធិទៅក៏បានជាសាស្ត្របើរបៀបទៀតទីហ្នឹងទៅមានសតិមានស្មារតីប្រគួននៅក្នុងធម៌ហ្នឹងសមាធិហ្នឹងមានផលសំខាន់ពីរគឺមានបៃតេនិងសុខៈបៃតេសេចក្តីរីករាយពេញចិត្តនឹងការរស់នៅសុខៈគឺវាស្រួលកាយស្រួលចិត្ត ឲ្យទៅដើមមកវាមានរបាក់ចិត្តនៅដល់ទៅពេលបានពេកទៅនឹងសុខទៅវាសួរការស្រួលចិត្តទៅពេលហ្នឹងមនុស្សទាំងអស់ហ្នឹងមានលែងយំលែងសោកទៅហើយអាត្មាដើរទៅច្រើនណាស់ជាពិសេសខ្លួនអាត្មាផ្ទាល់ហើយគឺថាពីដើមមកអាត្មាមានអភិជនមួយតាមផ្លូវការគឺឈឺមិនទៅឈឺអស់3ឆ្នាំគឺថាដោះស្រាយអត់ទៅរួចទេមើលតែពលឿនជាផឹកឆ្នាំខ្មែរមិនទៀតដូចចាំឆ្នាំ គាត់បានគ្រូកម្មខានវិញនាំមកស្មាតគឺនៅក្នុងលើការរូបគុណឲ្យស្មាតជាតារូបតាមព្រឹកកាយនេះដូចមកក៏ដើមមួយដើមបានដល់50ម៉ែត្រទេតែលេងមួយដល់ដូចខត់ដូចញ័រស្គមរីងរៃមកហើយដល់ពេលទៅធ្វើសមាធិទៅបានមួយខែហ្នឹងដើរមិនបានខែហើយដល់មកពេញចិត្តនឹងធម៌គឺសក្តិភាពទៀតទេចេះចម្រើនចម្រើនចម្រើនរហូតដល់7ឆ្នាំ ហើយដល់ផ្លាយដល់គ្រប់ពេលឆ្នាំទៅក៏បានចេះដឹងធម៌ហ្នឹងលំនាំទៅដឹងនាំពីតាមកឡើយហើយនឹងស្មារតីបានយកទៅជាល្អតាមរយៈសមាធិហ្នឹងដល់ពេលស្មារតីបង្រៀននេះជាតែអ្នកឈឺទេអាត្មាមានជួបអ្នកកៅរូបកម្មជាក្បាលមានអ្នកកៅរូបសួតអលិសួតកៅរូបបេះដូងរីកអ្នកស្គមរីងរៃសត្រូវដែលមានលក្ខណៈឈាមជាប់ដើមមិនល្អទាំង គឺថាធ្វើឲ្យសរីរៈយន្តអ្នកទាំងអស់នឹងបានជាច្រើនណាចឹងបានសមាធិនឹងវាវាជួយសុខភាពទាំងផ្លូវកាយទាំងរូបផងចឹងបានមានអង្គធម៌មួយលោកពោលថាប្រខៈព្រះសម្ដែងថាប្រខៈគឺជាអង្គជាមួយអាចកម្ចាត់បងលើទុកនៅអាធិបតេដែលកើតតាមផ្លូវកាយនឹងផ្លូវកាយក៏បានជាផ្លូវចិត្តក៏មានកម្លាំងមនុស្សអស់អង្គធម៌មនុស្សអស់អង្គធម៌នឹងជីវិតអស់អង្គធម៌នឹងការរស់នៅកម្មទៅសម្រាប់ខ្លួនកម្ម ធ្វើការងារអ្វីមួយមិនល្អនោះដល់ពេលបានមកធ្វើសមាធិទៅទៅជាមានកម្លាំងអាសមាធិពលៈនេះវានឹងមានសេចក្តីក្លាហានចូលរួមនៅរហូតដល់ផ្លាយខ្លួនទៅជាសិនទៅអាត្មាមានជាឧបាសកម្នាក់គាត់នឹងឈឺស្ទមមុខជ្រឹកទៅសត្វសាទីបំផុតមកធ្វើសមាធិ3ខែដែលបានជាសត្វស្បើទៅជាសិនមកគុំគោរនៅទោះសត្វណាស់ អ្នកធ្វើសមាធិនឹងមានអត្ថន័យសម្រាប់ជួយសង្គមជាតិណាស់និងមួយទៀតហើយមួយទៀតមនុស្សដែលសម្បូរដោយការកាត់ចាក់សង្សារវាដែលប្រព្រឹត្តនៅធម៌មិនប្រក្រតីក្នុងសង្គមនេះក៏ទៅជាមនុស្សមានហេរិអតតៈមានសិលធម៌រួមនៅទៅជាមនុស្សម្នាក់ដែលគេរាប់តាមទៅចិត្តត្រឡប់ទៅវិញនេះសម័យបច្ចុប្បន្ននេះវាសម័យព្រះវិញវាជារឿងដូចជាចោលអំលនីសម្រាប់មនុស្សរាប់រយនាក់ ព្រះលោកជាបារោគបុត្រតាមផ្លូវកាយផ្លូវចិត្តទៅអញ្ញាខ្លាចទៅជាប្រារហមម្នាក់អស់ការកាប់សម្លាប់ទៅតែឃើញថាពុទ្ធសាសនាបែបខាងសមាធិមានអត្ថន័យណាស់ហើយដែលចុងក្រោយមកផុតលទ្ធផលរបស់សមាធិនោះគឺលះបង់សេចក្តីប្រកាន់គឺថាអត់មានប្រកាន់វណ្ណៈអត់មានប្រកាន់ជាតិគូសាសវងកូនទេដល់ទៅក្នុងពិភពលោកយើងតាមសមាធិមានដំណាមមានស្បង់ព្រោះមនុស្សយើង វាយល់ដឹងថាមនុស្សទាំងអស់រួមនៅវាមានអតិដីទិញចរនិងអកតជាតិវាបច្ចៈជាតិគឺមានដូចគ្នាបានគ្រាន់តែយើងឲ្យឈ្មោះទៅដាក់ទៅនិចាមចិនស្វាវៀតណាមខ្មែរបុកផ្លាយគាត់តែមានមានអតិដីទិញចរដូចគ្នាបើយើងដឹងទៅនឹងលេងប្រកាន់ហើយអត់ដល់លេងប្រកាន់ទៅមានស្អីឆែកគ្នារួចអញ្ចឹងបានទៅជាគេហៅថាបើយើងបច្ចុប្បន្នមកទៅបើទៅជាអង្គការមនុស្សធម៌របស់ញ៉ា វាលើនឹងកាក់មានញៀងប្រត់តែគ្នារស់យ៉ាងតែចឹងខ្ញុំខែតែ ở lúc đấy là thầy tăng thầy tăng tôi thì tôi đến con tôi nó khi khi thầy con tôi ta nó đấy tôi đến tam sao của hương ta cứ hương chịu thì mới khi ta gọi gì nó không dừng được ឬក៏គឺតែឆ្ងល់ចំប៉ុណ្ណឹងឥឡូវយើងគេឆ្ងល់ហ្នឹងចាក់យកហើយយើងសិក្សាពីទៀតតែនឹងដែរមកមានតែហៅថាឧបសគ្គឧបសគ្គចេះមិនស្អាតនឹងនិយាយថាយើងមិនបានគាត់ប្រកែបទេហើយប្រកែទៅយើងហើយចំចំទៅផងទៅខិតទៅទៀតនេះ Sama boleh. Sebab kuasa sana dua sama ni dan apa? Sambil masuk Islam. Di kain kain bun. Dan kain bun. Nah, kalau baik mama baiknya kain bun. Kain bun, kain perang, kain bun, kain pel, kain baik, kain bun, tiga belas sama. Bukan tak រៀន3ឆ្នាំនេះខ្លះរៀនតែជំនាញ3ឆ្នាំចប់ហើយមកពេញអត់មានរៀនទេមកធ្វើការងាររៀនទៅហើយហើយក៏រៀនបរិយ័តចេះខាងចិត្តរយៈសំណាក់ពីការយកយ៉ាងឆ្នាំមួយដែរឡើងទៅទៅលោកអគ្គមុខដែរអង្គការបុត្រមុខដែរអភិផងយ៉ាងឆ្នាំកំណត់ទួចិត្តទេផង ហើយកូនសិនលើកចំដិតគាត់ចេះជារៀបជាអត់ខុសគាត់តាមនិយាយរបស់គាត់ហើយគេហៅថាហើយមានអាចារ្យពីរអាចារ្យបរិយទេនិងអាចារ្យបរិបត្តិហើយយើងលើកចំដិតខ្លួនចាំឆ្នាំពីបរិយទេហើយផងចប់ផងទៅនេះទៅប្រណាផងតាមនៅនេះមកមិនគាត់មកសោះ ក៏មិនបានជាសមាហៈទេទៅណាទៅអត់ហើយបានរៀនចប់ខាងរយៈពេលនោះទៅបានគាត់ទៅធ្វើកសនាចាប់ពីរៀនកសនានោះគឺដើរជាមួយម៉ងរហូតដល់រហូតមកអញ្ចឹងអ្វីក៏គាត់ខកដែរគាត់មានវិរៈមានមានខកពីកូនស្រីកូនស្រីនេះទៅតាមយើងស្ដាប់គាត់មានមានថាគាត់គឺមានដូចនេះទៅអត់ទៅហើយសម្រាប់ខែណាក៏ធ្វើបានដែរ ខកពេលខកឈានខកទៀតទៅលើណាគឺខកអស់នឹងខកខែទៅទៅវត្តបាត់វត្តទៅតាមខែបាត់តាមខែឡើយចំណេះដឹងរបស់គាត់យ៉ាងពុទ្ធិយ៉ាងបីទេហើយយ៉ាងការលើគឺរបស់អស់គឺទៅនេះសមាបត្តិសមាបត្តិអ្វីហេតុទីមកគឺអត់ដឹងសមាបត្តិខ្លួន ដល់យើងគ្រប់ពេលវាបានទៅចូលផាកវិជាវត្តណានយើង9រៀនគឺតែមកមកហើយយើងកុំឲ្យចំណេះគេដល់របស់គាត់ខំទៅទទួលគាត់មិនទេណាទីតាមឥឡូវសាសនារបស់អត់មានគ្រូរងទេទីនោះក៏មានគ្រូមកហើយចំណេះគេដល់របស់គាត់ដែលគាត់ខំប្រឹងសិក្សាអស់កម្មកើតឆ្នាំមករឿងគាត់ចោលហើយប្រយ័ត្នទេ người người thế cả kita bermak, kui dia enggak ada, kui buat lain itu kui itu. Dan itu adalah hal penting. Dan buat kau dengan mana sama ni. Oh, buat kau buat sendiri mau buat nên từ thằng nào mà thằng nào là người ấy ờ, từ phải nhà xuyên xuyên bất cứ cuộc sống là phải các con về kêu các người các con về cha và học làm ăn dễ cần đi mà học còn còn thì người cũng nên làm thế mong bấy tập chơi mau mau ai đây nè, tập chơi mau bấy tập chơi mau mặc ca cùi và mong bấy con chơi làm màu được chết con là một ងទៅវាមកផងរត់វាខ្លាយទៅមកផងមកតែតំណងគឺគាត់យើងមិនទាំងទីមិនយកគឺគឺណាទៅតាមគាត់ទៅពិចារណាមើលគេវិញខ្លួនឯងមានតែមកណាពួកខ្លួនមានប្រព្រៃមានទីមានគាត់នឹងមួយហើយនិយាយនៅក្នុងព្រឹកតាមប្រឡងគេថាមានប្រឡងតាមប្រឡងគេ និយាយនោះមកប្រហែលខែនោះ3ខែនោះនិយាយនោះមក3ខែនោះនិយាយនោះមកក្រោយក៏ក្រោយទុកពេលនោះមកព្រមក៏យល់ដូចគ្នាប្រត់ព្រមក៏ឥឡូវនៅក្នុងសង្ខេបចុះប៉ុណ្ណឹងចុះណាប៉ុណ្ណឹងចុះសូមប្រសិទ្ធិពរជ័យសេរីសួស្តី ដល់ធម្មចាទាំងឡាយគឺធម្មចាគុណខិនធម្មចាកាន់កូនធម្មចាសំពុទ្ធនីធម្មចាចន្ទខេងដែលមានវីរភាពរះផងគួរគឺថាមកជួយរវិរសាជួយសាសនាដោយមានព្រះខែគឺបុណ្យកុសលមានលុយបុណ្យកុសលព្រះខែរបស់គាត់គឺបុណ្យកុសលដើម្បីការសព្វកិច្ច ក្នុងឋានៈនៃគឺជាពុទ្ធសាសនិកផងដើម្បីជួយសាសនាជនស្រីឲ្យរីកចម្រើនគ្រប់បានផងឆ្នាំផងហើយដើម្បីជួយពលវិរតាដែលស្វែងរកសុខផងណាគុំតើឲ្យសូមជួយគុំផងហើយនឹងនឹងនិយាយតាមសន្និបាតសវតីទាំងអស់សូមបានសម្រាប់នៅគុណធម៌គូអ្នកអនុផលគុណធម៌បឋមជានឹងបានបានគ្រប់គ្រប់គ្នាដើម្បីអាសា ครับនៅក្នុងថ្ងៃនេះជាថ្ងៃច័ន្ទមួយខែខែបោះតាមទៅលោកសាស្ត្រពុទ្ធសករាជ2586គឺសករាជ1957នៅក្នុងពេលនេះយើងនឹងស្ដាប់នៅក្នុងកថាបន្តិច ដើម្បីបញ្ជាក់អំពីរឿងរ៉ាវកម្មដ្ឋាននេះបានយល់សួរថាហេតុអ្វីបានគេចាំបាច់ទៅរៀនកម្មដ្ឋានតើរៀនដើម្បីប្រយោជន៍អ្វីនៅក្នុងន័យនេះព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធសាសនាយើងលោកបានបញ្ជាក់អំពីផ្លូវហើយផ្លូវបរិបត្តិដើម្បីធ្វើដំណើរទៅកាន់ទីសុខទីសានគឺប្រណិព្វាន នឹងជាបរិយោសាគឺថាអ្នកដែលធ្វើដំណើរទៅកាន់សន្តិភាពបាននោះលុះត្រាតែសិក្សាទៅរៀនចម្រើនអប់រំនៅសមថៈកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋានអញ្ចឹងក្នុងការដែលយើងត្រូវរៀនសមថៈកម្មដ្ឋានបស្សនាកម្មដ្ឋាននេះដើម្បីអ្វីគឺដើម្បីយើងអប់រំចិត្តយើងឲ្យបានស្ងប់ ហើយប្រយោជន៍ដើម្បីលះបង់នៅសេចក្តីប្រកម្មពួកថៃនៅក្នុងខណ្ឌបញ្ញកៈបន្ទាប់អំពីការលះបង់នៅខណ្ឌបញ្ញកៈមកអត់ប្រឡាស់ទៅគឺថាខ្លួនយើងបានដល់នៅទីផុតទុកទូកសង្ឃទៀតហើយដូច្នេះហើយទើបបានទៅការសិក្សាទៅរៀនអប់រំចម្រើននៅកម្មដ្ឋាននិងបរណាកម្មដ្ឋានហើយនៅក្នុងពុទ្ធសាសនានេះលោកបានបែងចែកជាផ្លូវពីរ ផ្លូវមួយក៏ហៅផ្លូវស្ងផ្លូវច្បាប់មួយផ្លូវប្រតិបត្តិហើយវាពីរអញ្ចឹងផ្លូវស្ងផ្លូវច្បាប់នឹងយកអំពីពាក្យពីម្ដៅដែលព្រះអង្គសម្ដែងអំពីខដែលត្រូវធ្វើត្រូវប្រតិបត្តិយ៉ាងណាដើម្បីធ្វើដំណើរទៅតាមសុនភាពនោះថានឹងព្រះអង្គសម្ដែងតែយើងហៅថាប្រយតិហៅថាបរិយ័តហើយបរិយ័តនេះ គឺមានលក្ខណៈកត់សម្គាល់4យ៉ាងសំខាន់សំខាន់ទីមួយគេហៅថាឧបហៈឧបហៈណੰឧបហៈណੰបានន័យថារៀបចូលទន្ទិញទន្ទិញឧទាហរណ៍ថាយើងចង់រៀនអីចង់រៀនអរទៅគុំព្រះបាទទៅមកចាប់បន្តិចម្ដងយកក៏និស្សណោអីចឹងទៅឬក៏យើងចង់ មើលរៀនកម្មបត្តិ10ហើយកម្មបត្តិ20យើងយកមកទន្ទិញឲ្យចាំឬក៏រៀននៅបទប្រសោតឬក៏បទអភិធម្មមានបទកុសលាធម៌មានអកុសលាធម៌មានគឺថាយើងដើរទៅធ្វើមកយកមកទន្ទិញមកនឹងគេហៅថាឧបហណាគឺថាទន្ទិញនៅពាក្យព្រៀនបដៅរបស់ព្រះដែលព្រះអង្គសម្ដែងទៅមកលក្ខណៈមួយដែរ លក្ខណៈមួយទៀតកាលណាបើមិនទិញហើយចងចាំហើយលោកថាសត្វពិរណាត្រូវពិចារណាបែងចែកខលិឆ្លីដើម្បីឲ្យបានយល់ទៅចិត្តច្បាស់លាស់អំពីពាក្យមួយមួយដែលមាននៅក្នុងវិធៅនោះដូចជាយើងទិញថាសលសលចឹងហើយយកមកពិចារណាសិលនឹងមានន័យអ្វីហើយមានអង្គប៉ុណ្ណាហើយធ្វើយ៉ាងម៉េចតែសិល ធ្វើយ៉ាងម៉េចសម្រាប់សិលជាចិត្តអញ្ចឹងឬក៏ដូចជាវាតែធ្វើទៀនប៉ុន្តែតែស្បួនវាធ្វើយ៉ាងនោះវាតែទីលោកយ៉ាងនោះអីយ៉ាងមកពិចារណាចិត្តទីនោះហើយសកលជារណានឹងតែយល់ក៏ដល់បន្តពីយល់ធម៌មកលោកោតកៈកម្មនឹងសម្ដែងប្រាប់គ្នាហើយដូចសមាធិស្មារអញ្ចឹងបង្ហាញនឹងហកថាហ្នឹងហើយ សម្ដែងប្រាជ្ញគឺពុទ្ធវចនៈព្រះនៅតលវិធឺចេះសមាធិវិធឺចេះហើយវិបស្សនាវិធឺចេះនឹងហៅកថាមួយទៀតវេទនាវេទនាគឺបង្រៀនមកគឺនាំគ្នាបង្រៀនគ្នានឹងទីចាប់ក្តារខ្លួនចាប់ដីកមកសរសេរហើយកត់ប្រាយកទៅសិក្សាទិញស្មោសាក់គួរក្រោយក្រោយទៅមកហើយបង្រៀន អញ្ចឹងដំណើរ4យ៉ាងដំណើរ4យ៉ាងនោះគឺដំណើរទី1គឺសន្តិចប្រចាំដំណើរទី2ពិចារណាយល់ដំណើរទី3សម្ដែងប្រាប់គ្នាពីដំណើរទី4ពន្យល់បង្រៀនគ្នាឲ្យចេះទៅវិញទៅមកនឹងគេហៅថាដំណើរមួយគេហៅផ្លូវច្បាប់ប្រតិសេធ ហើយបើព្រះអង្គឬក៏លោកតានិយាយសិក្សាគាត់ហ្នឹងឬយកមកទិញយកចាំយកមកសំដែងប្រាប់ហ្នឹងគេហៅអ្នកចូលត្រង់ផ្នែកខាងច្បាប់នេះចូលត្រង់ច្បាប់ហើយចូលត្រង់នៅប្រទេសហើយនឹងផ្លូវមួយដែរផ្លូវមួយទៀតគេហៅផ្លូវប្រតិបត្តិសុខនឹងលេងទិញលេងមើលលេងខែតែយើងសូត្រចំតាមរួយរាល់ហើយ តាំងទៅប្រន់បាត់ប្រន់បាត់នោះមានលក្ខណៈ4 3 4កន្លែងលក្ខណៈទី1គឺថាបុគ្គលនោះមានកាយស្រាលមិនធន់បានន័យថាបុគ្គលមិនជាប់តិចពេកព្រោះយើងនៅស្មុនធន់ចិត្តកាលណាមិនទៅជាប់តិចពេកវាស្រាលហើយទី2គឺព្រៃអចូលចិត្តកន្លែងខប់ថាថាកន្លែងដីកន្លែងអង្គុយកន្លែងណាស្ងាត់ព្រោះ ណាហើយលក្ខណៈទី3ត្រូវតម្កល់ស្មារតីរំពេញពិចារណា នៅស្គាល់ក្នុងរាងកាយដែលយើងត្រូវពិចារណាដង្ហើមចេញចូលនេះនៅក្នុងរាងកាយយើងអង្គុយពេនភ្នែនទៅឬក៏យើងឈរឬក៏យើងកាយចំក្រំទៅរំពេញមើលចោលចូលចេញចេញស្ទឹងចូលទាំងសពសារពើហ្នឹងនឹងដំណើរមកទៅ ហើយក៏ដំណើរមួយទៀតគឺថាបានស្គាល់ច្បាស់ថាក៏នឹងមិនទៀងទៅទុកជាអនត្តាហើយចេះតែចម្រើនទៅរហូតដល់បានសម្រេចអ្នកផលទៅនឹងគឺជាដំណើរមួយតែដំណើរពីរផ្សេងទៀតដំណើរមួយពេញទៅថារៀនដំណើរមួយទៅស្វត់ថារំពឹងពិចារណាអីចុះមករៀននេះយើងរៀនហើយយើងរៀនពីរហ្នឹងឯងក្នុងសម័យណាដែលយើងស្ដាប់អានឹងច្បាប់ហើយ យើងស្ដាប់លោកយើងស្ដាប់លោកសម្ដែងធនឲ្យយល់ថាឥឡូវលោកប្រាប់ឲ្យយើងធ្វើអីខ្លះណាចឹងយើងយើងស្ដាប់ទុកយល់ទុកចាំទៅហ្នឹងគេហៅបរិយតិមួយហើយដល់តែពេលលោកលើសម្ដែងអង្គុយធ្វើម្ដងធ្វើនៅនេះក្តីធ្វើនៅផ្ទះក្តីហ្នឹងហៅវិបស្សនាមួយអស់អញ្ចឹងណាមើលកំពុងនិយាយកំពុងថាអញ្ចឹងហៅបរិយតិមើលអត់ទេគឺមិនពិនពិចារណាធម៌ នឹងហៅបដិណាអញ្ចឹងការរំពឹងធម៌ហ្នឹងគឺមាននៅក្នុងវត្តមាននៅតាមផ្ទះយើងសិក្សាយកចំណេះអំពីវត្តទៅដើម្បីទៅបប្រតិបត្តិនៅផ្ទះដំណើរយើងចឹងមកយើងលោកតាខ្លះគាត់នៅវត្តជាប់ទៅខ្លះក៏នៅអាចជាប់បានមួយខែកន្លះត្រឡប់ទៅវិញហើយខ្លះក៏គឺមករៀនយ៉ាងទៅនឹងដល់ផ្ទះរៀបបានដូចគ្នា គឺថាបរិវត្តទៅទៀតចុះគូគូពលាយអស់មិនទៀតទេតែក្នុងបញ្ជាក់មើលកណ្ណាតរៈរបស់យើងនេះគឺមានកម្មវិធីមានកម្មដ្ឋានហ្នឹងគឺប្រកបដីប្រចាំថ្ងៃរៀងរាល់ខែតែខែណាដូចខែណាមួយឆ្នាំពីរនៅខែនឹងរៀនដល់រហូតហើយបើសិនរៀនតាមធម្មតាតាមអធិស្ឋានខ្លះនៅវត្ត ខ្លះនៅផ្ទះនៅផ្ទះខ្លះនៅវត្តខ្លះខ្លះនៅវត្តលហូតខ្លះនៅផ្ទះសុខក៏នៅក្នុងជាយកទៅបត់តាមព្រះទៅគ្រប់សិលទៅ5ទៅ3ទៅ10ទៅ4ទៅតាមខ្លះបានផលយើងរៀបបានទូទៅដូចសាលាយ៉ាងចឹងអត់មានបញ្ហាជាស្អល់ខ្វល់ខ្វាយទេចឹងអញ្ចឹងដល់ដល់ចប់វគ្គមួយខែកន្លះនេះទៅតើមានរៀនទេ តែចប់យកមួយខែកន្លះទៅនៅតែរៀនចឹងលោកណាលោកនិមន្តទៅវត្តទៅទៅលោកយាយលោកតាណាមុនទៅតាមទីហាឋានតាមផ្ទះតាមគុំតាមទឹកតាមវត្តអារាមណាជាទៅទៅតទៅមករៀនមិនទឹកទៀតរៀនដល់រហូតសាលាទៅសាលារៀនរហូតហើយតាលោកពេលណាដែលមានវគ្គមួយទៅហៅវគ្គពិសេសមួយឆ្នាំបើកម្ដងទៅជាវគ្គនេះទៅហៅវគ្គបំពេញវិជ្ជាវិសតកាគ្រប់កោតលនឹងវគ្គនឹងទៅហៅវគ្គពិសេស នៅឆ្នាំដើមម្ដងមានចំនួនមួយខែកន្លះនៅឆ្នាំដើមម្ដងនឹងជាពិសេសហើយក៏ពិសេសមួយខែកន្លះនឹងជាលោកតាអាចរៀនបានទេថាអាចទៅមិនជាពិសេសរៀនទៅហើយតំបងជាពិសេសរៀនបានដូចគ្នាខ្ញុំហើយភ័យខ្លាចតែខាងទៅដូចជាមកយោណាគឺអត់ទេបើជំនាញរៀនរហូតតែរៀនតាមបានពួកគ្រូនៅកន្លែងនេះមានការប្រចាំនៅហ្នឹង ឬណាដើរទៅតាមខេត្តដើរទៅឬណាទៅរៀនតាមជនបទទៅទៅគាត់គ្រូនៅប្រចាំការនៅកន្លែងនេះនៅមានមួយអង្គចិត្តទេយើងចង់រៀនម៉ូតូម៉ោង2ដែរម៉ោង7ម៉ោង4ម៉ោង2ម៉ោង5ហ្នឹងដល់ទៅហើយយកទៅធ្វើតតាមកន្លែងនេះនឹងទៀតទៅឥឡូវនេះយើងតោមកដល់ទៅប្រតិបត្តិតើយើងត្រូវប្រតិបត្តិអីមក ធម៌ដែលយើងត្រូវសិក្សានៅពេលនេះធម៌ដែលយើងត្រូវសិក្សានៅពេលនេះគឺយើងប្រណិប័តទីមួយគឺសតិជំនឿគឺថាការជឿទៅលើកម្មផលនិងផលគឺប្រកបជឿថាអំពើដែលអាត្មាអង្គធ្វើក្នុងពេលនេះនឹងបានផលតបបានគឺសេចក្តីសុខនិងសេចក្តីចម្រើនសម្បត្តិរបស់នឹងទៅប្រាក់លោក ហើយជាដំណងជាដំណើរជាផ្លូវសម្រាប់គូសកៈធ្វើដំណើរទៅកាន់ប្រណិតិនេះទៅកាន់ប្រណិតិគឺជឿចឹងគឺយើងជឿទៅលើអំពើដែលយើងធ្វើយើងជឿថាអំពើអក្រក់ទាំងអស់មានសម្រាប់សត្វដែរមានលួចគេមានអក្រក់ប្រការទុក្ខកុហកអក្រក់ប្រការអំពើទាំង5នឹងឯងតែនាំសត្វសត្វលោក ឲ្យតែកើតក្នុងទីទៀតឲ្យតែកើតក្នុងទីទៀតមានកើតនៅរូបកើតអសូរកាយទេរកាហើយបើកើតចំនួនអាយុខ្លីក្រលំបាក់មានសេចក្តីច្រើនគឺបំផុសបំផាច់ខ្លួនវិលាយើងថាយុទ្ធជាចឹងហើយអន្តរនឹងគឺបាត់ទាំងអស់ក្នុងអតីតក្តីបច្ចុប្បន្នក្តីអនាគតក្តីដែលបានទុកដោយសារតែអំពើទាំង5យ៉ាង ដូច្នេះអាត្មាអញមិនសាងទេនៅអំពើហ្នឹងគឺមិនធ្វើទេមិនអនុវត្តទេគឺអាត្មាបានសមាធិសិល5ហើយនេះមកនេះគឺសមាធិសិល5យើងជឿតតារបស់យើងដែលបានសមាធិហើយនេះនឹងនាំយើងឲ្យបានសុខបានចម្រើនក្នុងបច្ចុប្បន្នប្រាក់លោកហើយនឹងជាផ្លូវជាដំណងជាដំណើរទៅកាន់ប្រាក់លោកយើងមានអានឹងសម្រាប់យើងជឿណាយើងជឿចឹង យើងអត់មានទៅជឿធម៌បំសំរកក្រោយទេគឺថាតែក្តីសុខសុខតាមពីខ្លួនយើងជាអ្នកធ្វើជាអ្នកសំជាអ្នកប្រណិបត្តិហើយសាសនាដទៃគឺជាសាសនាព្រហ្មញ្ញគេនាំគ្នាទៅជឿតែចេះបើចង់បានសុខទៅបន់បាននឹងរករៈទេវតាបានប្រព្រំប្រយមប្រកាលទៅតែមើលសុំសេចក្តីសុខទៅហើយដាក់ជ័យដាក់ស្គាល់ដាក់បំណំនេះបំណំនេះសុខតារពុទ្ធ ទឹកសាសនាយើងនេះអត់ទេតែប្រណាត់គឺជឿខ្លួនឯងមកជឿទៅលើអំពើល្អទាំងអំពើអាក្រក់ទៅលើខ្លួនខ្លួនឯងជាអ្នកសាងកម្មល្អសាងកម្មអាក្រក់ហើយផ្ដល់នូវផលគឺសេចក្តីទុក្ខនេះអញ្ចឹងអំពើបាបតែផ្ដល់នូវសេចក្តីទុក្ខក្នុងសង្សារអំពើល្អតែផ្ដល់នូវសេចក្តីទុក្ខក្នុងសង្សារអង្សាររបស់នេះគឺយើងជឿអញ្ចឹងនឹងទីមួយហ่ะបោះបោះចិត្តយើងជឿថា កិច្ចប្រតិបត្តិដែលស្មានហើយយើងនឹងធ្វើនេះគឺគឺតកម្លាំងកម្មផលបសនានេះនឹងធ្វើគឺបានសុខនៅជាមនុស្សក៏បានសុខនៅដែលថាជាតិមិនជាតិមុខទៀតក៏បានសុខហើយធ្វើហើយជាបាននិស័យសម្រាប់ឲ្យយើងបានរកដំណើរលោកកតកោនឹងកទី1គឺយើងជឿចឹងទី2គឺដំណោចិត្តនៅក្នុងសិល្ប៍ បានផលទឹកចិត្តទៅក្នុងសិលតែយើងនឹងផលយ៉ាងណាគឺតម្កល់ចិត្តនៅក្នុងសិលបានន័យថាចិត្តវាខុសបើសិនជាមានអកុសលវិតកៈគិតសំណប់តកឡើងក៏លុបចោលលុបអាណានិកចិត្តចង់បានសត្វរស់ក៏លុបមកឬក៏ចង់បានជាប់ពីក៏លុបចិត្តនឹងក៏លុបចោលឬក៏ចង់បានប្រពន្ធហូបជាខំខំក៏លុបចោល ចំយើងក៏ហត់លឹកដល់ចំហត់លឹកលឹកលឹកដល់ឬបញ្ញសិលនេះក៏តបទៅតាមធ្វើឲ្យមានបានគឺថាបើយើងចូលតបយើងកាន់តាមតបទៅបើយើងមិនបីកាន់តបមិនទៅនឹងគឺថាយើងកំកល់ចិត្តទៅចឹងមិនឲ្យមានបាបណាចូលក្នុងចិត្តយើងទេអានឹងលក្ខណៈទី2លក្ខណៈទី3ចូលមកដល់ផលប្រតិបត្តិ គឺធ្វើសមាធិអប់រំចិត្តអប់រំចិត្តក្នុងពេលនេះគឺយើងចម្រើនអាណាបានសតិដល់ការចម្រើនអាណាបានសតិនេះតាមប្រជុំទាំងឡាយគឺយើងត្រូវតែបានកំណត់ទី1យើងត្រូវរៀបចំកន្លែងអង្គុយធនបានស្ងប់ស្ងាត់បើទុកជានៅក្នុងផ្ទះតែមានកន្លែងណាមួយសម្រាប់យើងគេថាកុំឲ្យវា អូនចៅអេមានថ្ងៃចឹងទៅរត់ព្រមខ្លួនណាយើងនិយាយចំកន្លែងអត្តនៈព្រះនេះទៅតាមផ្ទះទៅលើផ្ទះហើយជាកន្លែងសម្រាប់ពលធម៌នេះវាទៅទឹកនេះបានហើយក៏ដំណេកយើងនឹងក្នុងទឹកដំណេកយើងវានៅវត្តវានៅវត្តនៅព្រៃនៅព្រៃទៅទី2អរិយាប័ត្រ4 ដែលដើរឈរអង្គុយគឺយកអេរិយាបថមួយទៅធំគឺអេរិយាបថអង្គុយពេនភ្នែកដោយព្រះជាសមាធិប្របរមាក៏យើងមើលព្រះអង្គយកពុទ្ធសេនពេនបាត់បានន័យថាបាត់តាមព្រះអង្គព្រៀបដូចបាត់ពេកហើយប្រកបបាត់ដៃខាងខាងលឿនលើបាត់ដៃខាងពេកបាត់ប្រកបពេកអង្គុយពេនភ្នែក ហើយបន្ថយកាយក្រោះដកដកកាយក្រោះដកកាយក្រោះហើយប្រជុំកាយយ៉ាងដល់ដកកាយក្រំហើយបានចាប់ប្រមូលចិត្តយើងមកដាក់ក្នុងគ្រូលែងដឹកនីអ្វីទាំងអស់អូនចៅទៅនៅក្បែរក៏អត់បាត់នេះឃើញហ្នឹងក៏នឹងពលកៅលែងអីលឺមកយ៉ាងញ៉ាអីមានវិចារ ធ្វើតន្ត្រីអីមកយើងមិនស្ដាប់ទេប្រមូលចិត្តដាក់ទៅក្នុងខ្លួនស្ដេចចរន្តស្ដេចចរន្តស្នេហ៍ចរន្តទិយចរន្តសមោះចរន្តឡាចរន្តចាស្ដេចចោលអស់វាស្ដេចចោលចរន្តអស់ចិត្តតែផ្លូវចិត្តមួយហើយបានចាត់រលឹកនៅដង្ហើមចេញហំទៅដល់ដង្ហើមចេញវែងមកក៏ដឹងដល់ដង្ហើមចូលវិញក៏ដឹង លើសតិយើងទៅរលឹកក្នុងខ្យល់បើខាងចូលទៅដឹកដល់ខាងទៅឥឡូវស្មានឹងពន្យល់អំពីផ្លូវធម៌នេះហេតុអីបានជាយើងត្រូវតាមឆ្នាំបានជាត្រូវតាមឆ្នាំព្រោះចិត្តថ្មីចិត្តរបស់យើងក៏មិនទាន់បានអប់រំផងយើងហៅថាចិត្តថ្មីតែកំពុងតែអង្គុយទឹកចោលឲ្យទៅលឺសូរសលេងនេះញ៉ាំដល់តែ របស់ទូច្បាប់របស់ទៅរបស់ចេញទៅរបស់ទាំងមិនដឹងទៀតចឹងមកជាលើធ្វើរកកន្លែងស្នាក់ហើយទីទីមិនបានឲ្យអង្គុយពេនភ្នែនពីព្រោះភ្នែនមានអង្គុយពេនទេតែដូចចិត្តយើងឲ្យបាត់តែឲ្យបាត់ល្ងីទេអត់ទេ បាត់ល្ងើបដីបាត់ជើងគឺគឺទៅទៅហើយហេតុអីបានជាព្រះអង្គឲ្យយើងនំកល់កាយត្រង់កណានគួយត្រង់ហ្នឹងទៅមិនទឹកទេមិនទៅទៅមកទឹកទេណាតែដែលគួយត្រង់ត្រង់មិនទឹកទេព្រោះវាអត់បាត់បបាយបាត់បាច់ហេតុអីបានជាព្រះអង្គឲ្យយើងប្រមូលចិត្តដាក់ក្នុងព្រឹងអានឹងក៏ហៅទៅចូលចិត្តទៅក្នុងមនុស្សទី កាលណាមិនប្រមូលចិត្តនេះចិត្តនោះជានឹកឃើញរឿងអតីតរឿងអនាគតរឿងបច្ចុប្បន្នក្នុងក្រៅរហូតប្រហែលនឹងកើតហ្នឹងយល់ទេចាំបានឲ្យយកប្រមូលចិត្តដាក់ក្នុងគុំហ្នឹងដើម្បីខត់នៃវិជាជំនុំដាប់កាយលែងលឺលែងឃើញលែងលឺលែងចង្កឹងលែងស្រួលលែងដឹងសំខត់របស់កាយហើយហេតុអីបានឲ្យយើងរលឹកនៅក្នុងហំទាំងចូលថាអប់រំសតិ និងទៅអរុណស្ទេអរស្ទេជាស្ទេបឋានរូបអស្ចារ្យហានចេញចូលនឹងវាមាននៅក្នុងខ្លួនយើងថាយើងតបស្វែងរកណាតែនៅគ្រាន់តែថាពីមុនមកយើងតរហានចេញទៅវាមិនដឹងវាបាក់ចិត្តណាតែឥឡូវយើងយកចិត្តយើងទៅទៅដឹងពេលណាដល់ហោនចូលក៏ដឹងពេលណាដល់ហោនចេញមកក៏ដឹងតាមបានតរហូតហើយយើងពិសោធន៍ទាំងអស់គ្នា គឺតាមខ្លួនលើជើងឆ្វេងតែណែនអង្គុយតែណែនជើងស្ដាំព្រោះលើជើងឆ្វេងប្រអប់ដៃស្ដាំដាក់លើប្រអប់ដៃឆ្វេងហើយដង្កល់នៅលើស្នែននឹងចំណុចទី1យើងតែណែហើយយើងប្រកកាយនឹងត្រង់ទៅដែរយើងទៅហើក្រោយហើក្រោយយ៉ាងទៅហើក្រោយទៅយើងដាក់ឡប់ទៅវិញទៅវាត្រង់មកហើយ វាប្រទេសនឹងវាវាដកទៅវាវាប្រប់ដល់ឥឡូវយើងចាប់ប្រមូលចិត្តយើងដាក់ដល់ក្នុងគ្រូយើងនឹកតែមកគ្នាតែប្រមូលចិត្តដាក់ក្នុងដើមគ្រូយើងយើងនឹកក្នុងដើមគ្រូដល់ណាយើងនឹកក្នុងដើមគ្រូយើងឈប់នឹករឿងអតីតរឿងអនាគតរឿងមុខរឿងក្រោយដូចយើងលេងចិត្តណាគឺយើងនឹកតែក្នុងគ្រូយើង ប្រកលចិត្តនៅក្នុងខ្លួនដែរវាថាយើងអត់នឹកអីទេអឥឡូវយើងចាប់រលឹកនៅដង្ហើមចេញនិងដង្ហើមចូលយើងដកដង្ហើមចេញមួយមកហើយដកដង្ហើមចូលទៅតែពេលយើងដាក់ទៅក្នុងខ្លួនក្នុងពោះយើងងើបចូលក្នុងខ្លួនក្នុងពោះហើយចុះហើយនឹងឡើង ដកដង្ហើមចូលចឹងទៅសតិដឹងតែចូលទៅដកដង្ហើមចេញមកសតិរលឹកដឹងតែចេញមក